យប់មិញប៉ារីសសាំងហ្សម៉ាំងធ្វើបាបបាសេឡូណាមែនតែនដោយនៃម៉ាបានខ្សឹបប្រាប់អឹមបាប៉េថាសុទ្ធឲ្យខ្លាំងខ្លាំងសុទ្ធឲ្យច្រើនច្រើនដើម្បីទាញមេស៊ីមកលេង ជាមួយយើងដែរពីព្រោះថានៃម៉ាបានទទូចមែនតែនឲ្យអឺមេស៊ីមេស៊ីបានទទូចមែនតែនឲ្យមេស៊ីអឺ សម្រាប់ចិត្តមកមកលេងដូរពីបាសេបាសេឡូណាមកលេងនៅប៉ារីសសាំងស៊ីម៉ាំងម្ល៉េះហើយទៅយុគមិញនេះអឹមបាប៉េសុទ្ធមិនសំចៃជើងទេអញ្ចឹងនេះគឺជាជើងទី1នៃការប្រកួត UEFA Champions League អញ្ចឹងបើសិនទៅទឹកដីប៉ារីសវិញបាសេឡូណាចេះធ្វើបាបប៉ារីសអូខេនឹងរាប់ថាអឺបាសេឡូណា ធ្វើបានល្អដូចគេធ្លាប់ធ្វើ កាលពី3 4ឆ្នាំមុនគេធ្លាប់ធ្វើខ្ញុំប៉ុន្តែក្រោយមកបាសេឡូណាណាក៏ងប់ងប់កាឡាជាមួយលីវើពូលវិញថ្ងៃនេះខ្ញុំបានរង្វាន់មកកបោបកាច់រនស្តាបាំខ្ញុំទាយនៃលីវើពូលស៊ីបាសេឡូណាប្រហែលដូច4-0លេងលីវើពូលដាក់ផ្លឹប4-0ខ្ញុំខ្ញុំទាយត្រូវលោកខាន់ទាយត្រូវលោកលោកមនោរមថាម៉េចទាយត្រូវទាំងពីរគូទាយត្រូវថាប៉ារីសជ្រះបាសេហើយលីវើពូលជ្រះលេបស៊ីកអូជ្រះទៅពីរបែរ តែលុយយកអស់ហើយនេះលីវភូលលេងលេងលេងលេងក្នុងលីកដូចដូចដូចអាខិអាខាដល់ហើយដល់ពេលមកលេង Champions League អូទោះរបស់គាត់ទៅមកមើលឥឡូវខ្ញុំ share មួយសិនបងប្អូន share អឺ share មួយសិនបាទអឺឥឡូវតែទៀតនោះខ្ញុំនិយាយអំពីជួបន្ទូនិយាយអំពីអឺ Manchester City បាទខ្ញុំសូម share មួយសិន Yeah. ឡាយពងឡាយបងបាយទៅបងឡាយអត់ឲ្យជប់ឲ្យចាបងបាយទៅអូខេទាយបាល់ទាយឲ្យទាយឲ្យអស់ទាយឲ្យអស់ប្រទាវមួយចានសិនទាយបាល់ទាយស្អែកយកយកប៊ូហ្វេហ្មងយកប្រទាវអូខេ កាលណាបាសេឡូណាពង្រឹងក្លឹបដូចរៀលម៉ាឌ្រីតក្រុមមួយមួយសិតតែពង្រឹងហើយបាទនេះរធាសុំពីគូបន្តិចទៀតជូនតាមការសុំពីគូបកមែនសុំទៀវហូបផងសុំនឹងចាក់អត់បាទលោកមនោរមនៅនៅនៅក្បែរខ្ញុំល្វើយល្វើយឯងគាត់កំពុងតែស្លៀកខោលីអូបាទអូនៅឧត្តមទាយថា Man City ឈ្នះ Everton 3-0ហ៎ មើលងាយមែនទីមើលងាយអេវ៉ាតុនពេកហើយមើលងាយអេវ៉ាតុនពេកហើយឥឡូវយើងនិយាយរឿងបាល់អង់គ្លេសមុនចុះមុននឹងដល់បាល់ជួបន្ទុកមុននឹងដល់បាល់ចាប់ពេលលីកយប់នេះ Man City ចាញ់ Everton បងប្អូនស្គាល់បាល់អង់គ្លេសហើយណាបាទតតសៅអាទិត្យគាត់ Man City ឈ្នះតែបាទតតសៅអាទិត្យបាទអាចារ្យគៀទៅកើតទេតតសៅអាទិត្យ Man City ឈ្នះណា យប់នេះហេតុអីពីព្រោះបាល់អង់គ្លេសគេអត់ដាច់គ្នាឆ្ងាយពេកទេគេដាច់គ្នាឆ្ងាយពេកទេឥឡូវលេងលេងដែរ Man City ទៅដាច់ Man U 7ពងអញ្ចឹងមិនត្រូវមិនត្រូវ Man City យប់នឹងត្រូវចាញ់ Everton ឈ្នះគេឡើង40គេទៅស្មើជាមួយ Liverpool ឬអីអញ្ចឹងណាបាទចាក់500តិចបងត្រិចស្គរបង 10យប់នេះអេវ៉ាតុនឈ្នះមែនស៊ីធីនេះហ្គុនឌូហ្គាន់ពីប្រកួតចុងក្រោយគាត់សុទ្ធចូលឲ្យមែនស៊ីធីមកលោតហ្គុនឌូហ្គាន់ថ្ងៃហាត់អត់ឃើញមកហាត់ទេយប់នេះអាចនឹងមិនមានហ្គុនឌូហ្គាន់លេងផងលោកប៉េបថាគាត់ដាក់ហ្គុនឌូហ្គាន់ឲ្យធ្វើខ្សែប្រយុទ្ធនឹងគឺត្រឹមត្រូវពីដើមឡើយគាត់ចង់តែចឹងចង់ដាក់ហ្គុនឌូហ្គាន់ ឲ្យធ្វើខ្សែប្រយុទ្ធឲ្យមានមានសហការីរបស់គាត់សើចនំនេះសើចថាតដាក់មិនគេដេមីមិនតដាក់ទៅធ្វើទៅធ្វើនៃប្រយុទ្ធមិនកើតដល់ពេលគាត់ប្រឡែងឲ្យប្រយុទ្ធពីរគ្រាប់លើកក្រោយប្រឡែងឲ្យប្រយុទ្ធទៀតពីរគ្រាប់ទៀតបាទបុនឆាយថាមេនទីឈ្នះណាអឺកូនផានុនហ្នឹងហើយបើនិយាយពីមេនទីថាលើកពៀនអានឹងខ្ញុំអត់ហ៊ានប្រកែកទេខ្ញុំអត់ហ៊ានប្រកែកទេ ប៉ុន្តែរឿងយប់នេះយប់នេះយប់នេះគិតមើលមើលបងប្អូនយប់នេះអឺយប់នេះដីរបស់អេវ៉ាតុននេះយើងយើងគិតមើលកាឡូអេនឆេឡូទីអេវ៉ាតុនទៅចាញ់ហ្វូលហាមអេវ៉ាតុនចាញ់ហ្វូលហាមរឿងរឿងរបស់ហ្វូលហាមរឿងរបស់អេវ៉ាតុនមួយហ្វូលហាមតែតែរឿងរបស់មែនទីមកខ្ញុំខ្ញុំខ្ញុំមើលគូនឹងទីមើលប្រវត្តិជួបគ្នាគេអាម៉េចដែរ បាទយប់នេះគេលេងម៉ោង3ជាងដែល CBS ក៏ផ្សាយផ្សាយបន្តផ្ទាល់ដែរបងប្អូនបាទឆ្នាំមុនអឺឆ្នាំជើងទី1មែនទធីឈ្នះ2-1ចំកម្រឈ្នះមែនទធីអេវ៉ាតុនក្នុងដីក៏ប៉ុន្តែវាត្រូវតែមានការប្រែប្រួលហើយណា តែតែមានការប្រែប្រួលហើយមើលលោកនៅរោងតែណាមកហើយមកមកអង្គុយទៅនេះបងប្អូនយើងចង់សួរថ្ងៃនេះខ្ញុំពាក់អាវជុំបន្ទុះដៃគូខ្ញុំក៏ពាក់អាវជុំបន្ទុះដែរអឺពួកខ្ញុំលេងបាល់ពួកខ្ញុំកំពុងនៅទី soccer ប្រហែលជាកន្លះម៉ោងទៀតបានលេងបាល់ថ្ងៃនេះលេងបាល់ជាមួយនាយកដ្ឋានផ្នែកទីផ្សារនៅក្រុមហ៊ុន CBS អញ្ចឹង CBS ប៉ះ CBS គាត់ថាខ្ញុំ នាយកដ្ឋានកីឡាប៉ះនាយកដ្ឋានទីផ្សារណកមេងហុងថាអេវ៉ាតុនលក់ប៉ះវូលហែមតោះឥឡូវលោកមនោរមមូលហេតុអ្វីបានជាលោកពាក់អាវជុំបន្ទុះនៅថ្ងៃនេះបាទបាទអឺអត់ចម្លែកទេដោយសារតែយប់នេះជុំបន្ទុះត្រូវប្រកួតជាមួយនឹង AC Porto ហើយយប់នេះដែរគឺដូចបងប្អូនដឹងអញ្ចឹងបាទខ្ញុំបាទសិតតែ fan របស់ Ronaldo បាទដូចលោកអាថាមជុំបន្ទុះដែរនេះ អូបាទជំទុះបាទអញ្ចឹងយប់នេះគឺយើងជារ៉ូណាល់ដូបាទឲ្យជួបន្ទុះជ្រះដើម្បីរ៉ូណាល់ដូសុទ្ធចូលបាទគឺបង្កើតប្រមាលទៀតបាទហើយយប់នេះដែរក៏គិតថាជួបន្ទុះបាទគឺនឹងឈ្នះនៅជើងទី1បាទលេងជាមួយនឹងបកតោបាទហើយមកគូទៀតបាទគឺដតម៉ាន់ជាមួយនឹងសេវីយ៉ាតាមពិតបាល់នេះបើនិយាយពីថា គីឡូជើងឯអឺរ៉ុបឬក៏គីឡូបបពិសោធន៍អឺរ៉ុបហ្នឹងគឺដូចគ្នាបាទទាំងដតម៉ាន់ទាំងទាំងសេវីយ៉ាបាទប៉ុន្តែសម្រាប់ការឆ្នះជើងពីលីកគឺដតម៉ាន់ល្អជាងបាទហើយអញ្ចឹងណាមួយដតម៉ាន់គឺមានជើងសុទ្ធល្អបាទគឺ Haaland បាទមាន Sancho បាទមាន Axel Witsel បាទគឺយប់នេះដតម៉ាន់សុំឈ្នះហើយបាទអញ្ចឹងសម្រាប់យប់នេះបើបងប្អូនចង់បាន buffet បាទកុំភ្លេចជួបបន្ទុះដតម៉ាន់នេះអញ្ចឹងមើល logo ផងអឺ ថាចង់បិទចូលយូបិទចូលយូបិទ368គាត់ទៅទេទៅគេខ្វប់គេណែនាំខ្វប់លឹបលឹបជួបន្ទូដល់បាទអីដល់មកច្បាស់មកប៉ុន្តែខ្ញុំខ្ញុំខ្ញុំជួបន្ទូខ្ញុំខ្ញុំហ៊ានថាជួបន្ទូឈ្នះដោយសារទី1បើយើងកលេចទៅមើលប្រវត្តិជួបគ្នាបាទពួកតូមិនដែរសុបចូលជួបន្ទូទេមិនដែរមិនដែរសុបចូលទេ2001ប៉ះគ្នាកំណាឡោឈ្នះទៅចូលក៏អត់ដែរដែរអឺ2001គេប៉ះគ្នាក្រុមស្ទេចបាទ ជូនទូហូបទាំងទៅទាំងមកដល់ពេលដូច2007មិនដឹង2000អឺ2007បាទបាទគ្រាបទៀតខ្ញុំទូនេះទៀតបាទអត់ដាក់អត់តើដៃសុបចូលហ្មងដៃសុបចូលបាទហើយដល់ពេលតាំងពីនឹងមកជូនទូគេគេគេកលិបកែវគេកលិប Champions League បាទដល់ពេលប៉ុកតូគេធ្លាក់កលិបទៅលេង Europa League ពីច្រើនបាទពីច្រើនគេទៅលេងគេទៅលេងកាំងកាំងកាំង Europa League ដល់ពេលដល់ពេលហើយ ដល់ពេលទោះបីមកលេង Champions League ក៏ប៉ុន្តែគេប៉ះពុះផ្សេងគ្នាបាទអញ្ចឹងវាជា10ឆ្នាំហើយមកទល់ពេលនេះឥឡូវយើងក៏លេងមើលបច្ចុប្បន្នវិញអូខេបកតូខ្លាំងនៅលីករបស់គាត់ក៏ប៉ុន្តែយើងក៏លេងមើលអឺទូទូដុតម៉ាន់អបអរជុំទូបាទលេងមើលលេងមើលតារាតារារបស់គាត់ជាពិសេសជាពិសេសមើលនិយាយមែនទេទៅ idol របស់យើងបាទ idol ហាក់មានតែគេឈឺទេណាទាំងអឺទាំង ម៉ូរ៉ាតាម៉ូរ៉ាតានិងស្គីបាទបាទណាស្គីឌីបាឡាឌីបាឡារ៉ូណាល់ដូគឺគាត់ពេញជើងល្អខ្ញុំថាអាឡិចសាន់ដ្រូបាទសិលល្អល្អបាទជាសេះខ្សែការពារចំណាស់ចំណាស់មែនតែតែខ្លឹមលោកប៉ាន់បាទជីលីនីម៉ូណូស៊ីបាទទំទិញវាអាសាក់មកលើលើបាទបាទសិលល្អល្អទាំងអស់ហើយហើយអឺអឺម្សិលមិញមេស៊ីសុតចូលតែចាញ់ចាញ់ បាទថ្ងៃនេះថ្ងៃនេះរ៉ូណាល់ដូអាចសុទ្ធចូលពីរគ្រាប់បាទអាចសុទ្ធចូលពីរគ្រាប់បច្ចុប្បន្នមានពីរនាក់គាត់ហ្នឹងហើយថាកាន់កាប់អត្រាសុទ្ធចូលច្រើនជាងគេទី Champions League បាទរ៉ូណាល់ដូនៅលើទៅបាទមេស៊ីនៅលេខ2កំពុងបដិញគ្នាបាទអញ្ចឹងសម្រាប់សម្រាប់ខ្ញុំខ្ញុំអត់ហ៊ានទាយដតម៉ាន់ទេអត់ហ៊ានទាយដតម៉ាន់បើខ្ញុំខ្ញុំទាយអញ្ចេះវិញខ្ញុំទាយជួបន្ទុះអេវ៉ាតុនអូ ខ្ញុំចេះខ្ញុំវាយខ្ញុំវាយខ្ញុំវាយឆ្លងកាត់កាត់ Premier League វិញបាទខ្ញុំខ្ញុំខ្ញុំខ្ញុំកាត់ចូលមក Premier League ទៅបើ Premier League ខ្ញុំតាមលោកឋានវិញបាទខ្ញុំចាប់ដូចលោកឋានគឺ Everton ដែរបាទតែបើថាបើអាចបើថាបងប្អូនចង់បាន7គូអីបាទគឺ Everton ជួបបន្ទុះតែបើថាចង់បាន3គូសល់កាហ្វេទៀតបាទថែម ដល់ប៉ាន់អឺបាទបងប្អូនខ្ញុំយល់វាច្រើនគាត់គិតថាសេវីយ៉ាល្អបាទគាត់ឈ្នះយូរ៉ូប៉ាលីកគាត់មានកីឡាករល្អល្អបាទយ៉ាស៊ីមបិនយ៉ាដឺនោះគឺតែសំខាន់បើយើងយើងមើលវិញបាទយើងមើលពីតម្រងលេងនឹងកីឡាសាក់បាល់បច្ចុប្បន្នបាទអឺសំទុកការលេងរបស់ដតម៉ាន់កីឡាករវ័យក្មេងបាទគឺ Haaland អាល្លឺម៉ង់បាទគឺគាត់ល្អបាទគាត់មាន Haaland បាទមាន Sancho បាទ Excel Vissel បាទក្លាប់បេសគាត់លេងបំរើកណ្ដាលការពារល្អណាស់ការចាច់បាល់របស់គាត់នឹងការចុះបិទហើយឃើញទម្រង់មួយនឹងមុំបាទអញ្ចឹងការលេងនៅខាងលើបាទគឺ Sancho ហើយគាត់មានដៃគូខ្សែប្រយុទ្ធរបស់គាត់នៅខាងលើហ្នឹងគឺជីចង្វាក់គ្នាល្អចឹងខ្ញុំឲ្យអតិភិបទៅ Dortmund ជើងនឹងសេរីយ៉ាវិញសេរីយ៉ាខ្ញុំស្គាល់ប្រវត្តិគាត់បាទគាត់លេង Europa League ឈ្នះ5ដងពៀនច្រើនជាងគេបាទអត់មានក្រុមណាធ្វើបានទេបាទ តែនេះគឺកម្រិត Champions League បាទបាទហើយបងប្អូនថាបាសេឡូណានឹងធ្លាក់ដោយសារប៉ារីសមែនហើយគិតមើលមើលនៅខេមនូគាត់ទៅចាញ់ប៉ារីសបាទ4-1បាទអញ្ចឹងបើគាត់ចង់ឈ្នះចង់ឡើងទៅគាត់ទៅលេងនៅស្រុកបារាំងឯណោះគាត់ត្រូវឈ្នះ4-0បាទ4-0ឬក៏5-1អានេះបើថាគ្រាប់ប្រកាត់គ្នាចាប់ពី4-0ឡើងទៅគាត់ឡើងទៅហើយហើយបើប៉ារីសស៊ីបាន1 គាត់ត្រូវស៊ីចាប់ពី5គ្រាប់ឡើងទៅបើប៉ារីសស៊ីបាន2គាត់ត្រូវស៊ីចាប់ពី6គ្រាប់ឡើងទៅបាទអានោះជារឿងមួយដែលពិបាកសម្រាប់ក្រុមបាសេឡូណាអញ្ចឹងភាគរយនៃការធ្លាក់របស់ក្រុមបាសេឡូណាគឺពិតជាពិតជាច្រើនបាទឡាញអាប់ជួបបន្ទូអត់ទាន់ធ្លាក់មកទេនេះវិរៈអត់ទាន់ធ្លាក់មកទេប្រហែលជាយប់តិចទៀតហ៎បាទម៉ោងម៉ោងម៉ោង និយាយទៅតលមុនមួយម៉ោងมันច្បាស់ការប៉ុន្តែអឺអឺធម្មតានឹងចឹងហើយយើងយើងយើងប្រហែលយើងអាចយើងអាចនិយាយមុនខ្លះខ្លះចំពោះគេហៅថាជំរឿ11ដំបូងយើងអាចស្គាល់4 5នាក់ដូចជាលោកមនោរមបានរៀបរាប់នៅមុននេះទៅចឹងការប្រកួតជុំនេះទាំងនៅអេស្ប៉ាញបាទទាំងនៅប៉ុកតូកាល់គឺអត់មានការលេងទឹកដីកណ្ដាលទេបាទប៉ុកតូគឺលេងនៅទឹកដីខ្លួនឯងបាទ Stadio Dragao បាទលេងនៅលេងនៅប៉ុកតូប៉ុកតូកាល់តែម្ដង ហើយបើមួយទៀតបាទសេវីយ៉ាគឺក៏លេងនៅនៅអេស្ប៉ាញដែរបាទគឺរ៉ាម៉ុនសាន់ឆេសពីសុនបាទអញ្ចឹងអត់មានការដូរទឹកដីនៅអាល្លឺម៉ង់ឬនៅអង់គ្លេសទេបាទបាទប៉ុន្តែមានគេប្រឆាំងគំនិតលោកមនោរមច្រើនណាបាទគេថាសេវីយ៉ាមមជាងណាបាទសេវីយ៉ាមមបាទដូចជារិទ្ធសេមនេះគាត់ថាសេរីយ៉ាសេវីយ៉ាមមជាងបាទ CBS មាន live មីមីកូនបើ CBA អត់ live Champions League ទេ យប់នេះមាន live ដែរគឺ live បាល់ Premier League ម៉ោង3:15នាទីគឺទាត់ក្រោយ Champions League 15នាទីបាទរវាងក្រុម Everton ជាមួយ Man City និយាយទៅគីឡូ Everton Man City ដូចមើល Champions League ចឹងបាទដូចមើល Champions និយាយទៅយប់នេះ Champions League ទាត់ដូចទាត់ដៃគូចឹងណាបាទ Everton មួយ Man City នេះគឺគីឡូនឹងគឺស្មើស្មើនឹង Champions League ដែរបាទ យកខាងស្ដាំចាំអូនមិនអាចបំភ្លេចបានបាសេឡូណា3-0អត់ទេចាំអូនណា3-0ធ្លាក់ក្ដុកហ្មង4-0បានឡើងពេលពេលលេខដៃប៉ារី41អើ3-0ដែរបាទ3-0 3-0អើ3-0 3-0ខ្ញុំច្រឡំ4 41 3-0 3-0ហើយវិញអត់ទេ3-0អាចគេស្ក័រជូនទូសនេះអឺប៉ារីនៅឡើងដែរ4 3-0សុទ្ធកែចា4 ពួនក៏នៅពួនដែរប៉ុន្តែខាងនោះបានសុទ្ធក្រៅដីបាទបាទនេះសុទ្ធក្រៅដី40 30អត់ជាប់ទេខ្ញុំខ្ញុំចង់ប្រាំងជាមួយចាំអូនដែរតោះតែអឺអត់ទេនិយាយនិយាយចំគឺ40មកឡើងបាទអេគីមសម្រេចជួបបន្ទុះ under អី over over ពីរគ្រាប់បាត់ហើយគាត់រោដល់ដល់ពីរគ្រាប់បាត់ហើយនឹងនិយាយរឿងអីបាទរោដល់ពីរគ្រាប់បាទពីរដុល្លារមួយគ្រាប់ទៀត3ដុល្លារអូ ហ្នឹងហើយចាំអូនណា30អត់ឡើងទេ review ម្ដងទៀតបើសិនបើសិនបើសិន30បូកគ្រាប់ទៅវា4ស្មើមែនទេប៉ុន្តែប៉ារីសគេសុទ្ធចូលដីគេសុទ្ធគេសុទ្ធចូលដីបាសេបានមួយគ្រាប់ហ៎អានឹងគេឲ្យ200គេហៅ away away away goal បាទ away goal បាទនេះគាត់សុទ្ធបាន4គ្រាប់ក្រៅផ្ទះបាទគឺគ្រាប់ក្រៅផ្ទះហ្នឹងអតិភិបខ្លាំងណាបាទមែនទី3 Man City យូររត់តែមកគ្រាប់អត់បានមកឥឡូវដុនដូកានលបួសទៀតលោកម៉ៃលោកអាថានលបួសបាទបាទលបួសហើយចេញទេបាទកូនដូកានហ្នឹងកពូសុទ្ធប្រមាណគ្រាប់ប្រមាណប្រកួតចុងក្រោយបាទឥឡូវលបួសឥឡូវឥឡូវខ្ញុំសូមសួរបងផ្កាយវិញបាទបងផ្កាយយំមិញទាយខុសទាំងអស់បាទយំមិញទាយខុសទាំងអស់ណាបាទអឺយប់នេះ Champions League 2គូណាគឺអឺអឺជួបទូមួយប៉ុបតូអឺសេវីយ៉ាដតម៉ាន់ហើយនឹងអេវ៉ាតុនមែនទេ គូនឹងក៏ដូច Champions League ដែរទេកាឡូនឹងខ្ញុំថាខ្ញុំថា Everton អឺអេខ្ញុំថា Everton ដែលជួបបន្ទុះឈ្នះបាទដល់ពេលលោកមនោរំគាត់ថា Everton ជួបបន្ទុះ Dortmund បាទតើតើសម្រាប់បងខាយវិញគិតយ៉ាងណាដែរអឺបាទសម្រាប់ជួបបន្ទុះ Dortmund ខ្ញុំគេយ៉ាងដែរបាទបាទតែមែនស៊ីទី Everton ណាអញ្ចឹងចិត្តដូចគ្នាណាបាទដូចគ្នាតែខ្ញុំដក Everton ចេញដាក់មែនស៊ីទីវិញ ឥឡូវសុំណាមណាបន្តិចមើលបាទព្រោះអឺយប់នេះ Calvert Lewin អត់លេងទេបាទហើយចុះ Richarlison Richarlison លេងក៏ប៉ុន្តែបើអត់ទៅមានក្របលេងទេអាប៉ិនោះអត់ទៅអត់ទៅរកក្របបានទេជាពិសេសចុះចាំ3ក្របហើយចាំអត់ច្បាស់ហាមែអត់អត់ច្បាស់ទេអឺ Man City ក៏អត់ច្បាស់ដែរអា Ken Duan បាទក៏ប៉ុន្តែខ្ញុំជឿថាកីឡាករអាចអាចថាជាសិលឹកវាដែលដែល ដែលពេបគាត់បិទអូខេអញ្ចឹងឥឡូវអញ្ចឹងអញ្ចឹងគាត់នឹងបើកអឺលេងលេងតាមគាត់ចូលដល់បាទបាទចឹងឥឡូវលោកលោកលោកប្រសើរប្រច្រាស់មួយណាលោកប្រសើរប្រច្រាស់ខ្ញុំនៅក្នុងលោកមនុស្សហ្នឹងណាតាមមេនទីឥឡូវលោកជាតិវិញទៅបាទលោកជាតិហ្នឹងបាទបាទខ្ញុំឆ្លងហានវិញបាទតែបើជើងលេខប៉ុន្មានដែរបាទខ្ញុំតែអដែងតែ2តែ2បាទចេញពាក់ផងអត់យកជើងមក ផ្លិចទាំងត្រីទាំងខោមើលអាខ្មោចនេះតែឥឡូវលោកជាតិវិញមើលផ្លិចដូចយើងឥឡូវសុំលោកម៉ៃទៅជាតិពិធីក៏បាទរិទ្ធិស័យអេវ៉ាតុនមួយមេសធីបាទទឹកដីមេសធីខ្ញុំដឹងហ៎ទឹកដីអេវ៉ាតុនទឹកដីអេវ៉ាតុនបើអេវ៉ាតុនឈ្នះអេវ៉ាតុនឡើងមកកន្លែងកន្លងយូហ្វាបើមិននាទីឈ្នះទៀតដាច់មែនយូ10ពងអត់ហៅយូខ្ញុំចាប់គុំអេវ៉ាតុនមានផ្សាយប្រូហុង អេអេបើតាន់ឃើញឃើញលេងមើលលីវភូលមិញមើល highlight មិញគឺបែកបែកបែកកម្មដ្ឋានហ្មងតាលោប៉ះមួយមេធីលើកែប្រែអីហ្នឹងបាទអាចអាចនឹងមេធីឆ្នាំទី1មេធីឆ្នាំទី1ចុះសេវីយ៉ាដតម៉ាន់បើឆាំពីលីកសេវីយ៉ាដតម៉ាន់ទឹកដីដតម៉ាន់ដីអឺដតម៉ាន់ដល់សេវីយ៉ាសេវីយ៉ាអរនេះអាចមួយស្មើមួយស្មើចុះបោះតោជួបន្ទុះ បកតោជួបន្ទោសបន្ទោសអាចពី1អាចជួបន្ទោសស៊ីពី1អេស៊ីតិចម៉េះអេបកដោពីព្រមបាទបកដោពីព្រមដោពីព្រមណាដល់ឥឡូវឆោចាំអសុទ្ធអេស៊ីណមផុនសុំមួយគូមកអេដមីនហេខ្ញុំនិយាយមួយថ្ងៃហ្នឹងមិនគូណា3គូ3គូណា3គូវិលយូបិតយូបិតនៅខាងលើទេណាយូបិតនៅខាងលើទេណាคลิกចូលយូបិតភ្លឹបយូមិញ មកមកពិភពលោកបែបទីមិនត្រូវទេថាប៉ារីសស៊ី4នោះអូនេះសុជាតិហួយណាសុជាតិហួយណែគេគេទាយដូចម៉ៃសុជាតិចឹងនេះ2 1សុជាតិម៉ៃសុជាតិដូចគ្នាយ៉ាបងចំណានឯកមិនទធីស៊ី3 1ខ្ញុំសង្ស័យតែបច្រាទេបងអឺភក្តីគង់បាល់ Champion League ទាំងពីរគូនឹងគេលេងម៉ោង3 Everton ជាមួយ Man City នឹងគេលេងម៉ោង3:15 បាទខេងសរិទ្ធសុទ្ធតែស្ដាច់ចំនួនកម្ពុជាអីនោះខាងនោះបាទបងផ្កាយហើយនឹងបងនរុំបាទគាត់ស្ដាច់ហ្មងបាទចំនួនកម្ពុជាបាយស្ដាច់ទៅមើលបាយស្ដាច់ទៅស្ដាច់ទៅសុំក្តាស់ឲ្យគេរហូតអើឥឡូវសុំពិធីកមួយទៀតសុំបីគូដែរសុំលោកអូស្ទីនសុំលោកហ្វីអូស្ទីនមកជួយជួយ ជួយវិភាគឲ្យ3គូមកឥឡូវបាទបកតូជាមួយជួបបន្ទូសេវីយ៉ាជាមួយដតម៉ាន់អេវ៉ាតុនមួយមេនាទីបកតូជួបបន្ទូបកតូជួបបន្ទូបាទអឺលោកអង់ត្រេផាឡូនិយាយឲ្យថាបកតូគឺអត់ខុសគ្នាពីអេតម៉ាឌ្រីតទេអាយ៉ូខ្លាំងដូចគ្នាអញ្ចឹងអញ្ចឹងខ្ញុំនិយាយថាគូនេះគឺជួបបន្ទូឈ្នះតែមួយក្របទេ1-0តិចយ៉ាតិចយ៉ាតើឥឡូវមួយទៀតសេវីយ៉ាដតម៉ាន់សេវីយ៉ាដតម៉ាន់ ខ្ញុំទាយថាយកសេវីយ៉ាឈ្នះអូយបច្រាស់ខ្ញុំទៀតហើយឥឡូវអេវ៉ាតុនមិនធីអេវ៉ាតុនមិនធីអេវ៉ាតុនយកបច្រាស់អេបើយកអេវ៉ាតុនដូចខ្ញុំមួយទេយកអេវ៉ាតុនអូខេអូខេអូខេដូចគ្នាមួយដូចគ្នាមួយអូខេអរគុណអរគុណពីរណែណែឆាលីនេះហេឆាលីនេះចិត្តដូចខ្ញុំជួបន្ទុះស៊ីប៉ុកតោ41អឺ ប៉ែតគឹមសេងថាមែនតាធីមួយអេវ៉ាតុនមួយអូខេលោកម៉ៃសុជាតិត្រូវមិនជាមួយម៉ៃសគុណណាទៅណាបាត់ហើយលោកម៉ៃសុជាតិត្រូវមិនជាមួយម៉ៃសគុណទៅជាទួតមួយដែរហើយម៉ៃសគុណលើគាត់ទាយកអីខ្ញុំមិនដឹងដែរដែលមានបងប្អូនណាដឹងទេម៉ៃសគុណយកអីខ្លះម៉ៃសគុណមិនយកបោះសេសុវត្តនាសូមបកគូឲ្យច្បាស់មកគួយចឹងហ្មងនេះ ឈឹងហ្មងបងគីឡូមួយម៉ារីអូសាប់អត់មកអត់មកអត់មកយិនមកអូខេអ្នកទៅវិញចិត្តដូចគ្នាអូយតន់ស្លៀកខោហ្មងអើតន់ពាក់បាជើងហ្មង ម៉ៃស្គលកំពង់ចាមង៉ែតពុតពាក្យចិនគេបងប្អូនយើងទាយថាមែនតាធីឈ្នះអេវ៉ាតុនណាខ្ញុំឃើញតាគំសម្រាប់យកហើយអេមតាអេវ៉ាតុនទៀតគេអេមតាអឺជួលដៃនេះមួយជួលទូដតមែន អូណូសណាំងទាយខ្លាំងហ្មងទាយខ្លាំងហ្មងចំម៉ៃគុណយមិញយកប៉ារីសាំងស៊ីម៉ាំងផងបាក់គាត់ស្ងើតែលើមើលទស្សនវិជ្ជាទូទៅក្រុមខ្ញុំត្រៀមត្រៀមតាត់ជាមួយគ្នាបាទ ខេពួកយើងកំពុងនៅ តារាងបាល់ទាត់ Key Soccer បាទខ្ញុំគឺដាក់អាវមកមកស្អាតមកកំភ្លេចតែពេចយកជើងមកបាទទាត់ដល់ស្បែកជើងចឹងបាទមានស្រីស្រីណាចាប់អារម្មណ៍ទេបាទនេះអត់ទាន់មានប្រពន្ធទេបាទទៅដល់ចាស់គាត់ single បាទនេះលោកអាញាកដាលបាទ លោកមិនត្រឹមតែជាអាជ្ញាកណ្ដាលជាប្រចាំរបស់ក្រុម MSO ទេគាត់ក៏ជាគ្រូបង្វឹកមួយនៅណាបងនៅខាងស្រុកបងបាទនៅសីជ្រោយដែរគាត់ជាអតីតកីឡាករបាល់ទាត់ឆ្នាំមួយរូបហើយគាត់ជួយសហគមន៍គាត់ណាបាទនៅក្នុងការរៀបចំប្រកួតបាល់ទាត់នៅក្នុងតំបន់បាទអរគុណអរគុណបងបាទបាទនេះខ្ញុំលេអត់កើតទេលោកលោកគាត់ប្រកែកសុទ្ធពីចងាយបាទប្រកែកសុទ្ធពីចងាយលោក ក្រយបាទតែសិតអត់ចូលទេហើយនេះសែមបាទជំនាញខាងសុទ្ធពីចងាយបាទហើយកលឹងបាទបងជំនាញបំរើទឹកសុទ្ធតែបំរើទឹកសុទ្ធបាទមែនបាទពួកយើងប្រកួតរៀងរាល់សប្តាហ៍បាទពួកយើងប្រកួតរៀងរាល់សប្តាហ៍ដោយមានក្រុមបាល់ទាត់ផ្សេងផ្សេងមកធ្វើការប្រកួតមិត្តភាពជាបន្តបន្ទាប់នៅតារាងបាល់ទាត់ទីសកលអរគុណបងប្អូនកុំភ្លេចខ្ញុំសូមផ្ដាំមួយ បាទខ្ញុំសូមផ្ដាំមួយនៅចុងសប្ដាហ៍នេះមានការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកថ្នាក់ជាតិណាវគ្គផ្ដាច់ព្រាត់ហើយរវាងក្រុមអូម៉ាល់ជាមួយនឹងមហាហង្សគុំភ្លេចទស្សនាតាមបញ្ចក់ទូរទស្សន៍ My TV ផងបាទម៉ោងល្បាក់ប្រហែលជា3កន្លះដល់គូហ្នឹងហើយបាទដល់គូហ្នឹងហើយមានបាល់ទាត់ Game Super Cup ក៏មានដែរនៅចុងសប្តាហ៍ហ្នឹងបាទអរគុណបងប្អូនដែលចំណាយពេលតាមដានទស្សនានៅប្រធានបទផ្សេងផ្សេងជាពិសេសគឺអំពីគូសំខាន់សំខាន់3គូនៅក្នុងយប់នេះ រមកវិញខ្ញុំគិតថាអេវ៉ាតុននឹងឈ្នះមែនស៊ីធីជួបបន្ទុះនឹងឈ្នះប៉ុកតូដតម៉ាន់និងសេវីយ៉ាខ្ញុំថាស្មើគ្នាអរគុណជម្រាបលាជួបគ្នាថ្ងៃក្រោយបាទ